បោកកាយាគំចិនតែមិនចិត្តមិនស្មោះចិត្តជាមនុស្សប្រានពូរុងក្នុងភពចងរៃធ្លាក់ខ្លួនផងលងឆ្នាំញៀនខំតស៊ូបំភ្លេចឃ្លានតែជាតិញៀនភ្លេចមិនបាន មានគេដៀលជាខ្ពើមប្រានថោកាយគ្មានលេងដឹងបានជាតិអាភៀនវាញោមញីប្រានខ្ញុំពូកែតែខាងតនធាក់ពូកែតែខាងកំចាំងតតនឹងស្រីស្រាណាស់ម៉ែ ដែរខាងតន់ធាំងពូកែដែរខាងកំចាំងតត់នឹងស្រីស្រាណាស់ម៉ែឲ្យរៀនមិនរៀនឡើយខ្ញុំច្រៀងរៀបរំប្រមិតមុនធ្វើអ្វីត្រូវគិតគូរ មានយកគុំរូជាកូនល្អកិត្តិយសខ្ពង់ខ្ពស់បវរទុំជាសសទ្រូងគ្រូសាថាចម្រៀង CD YouTube Vol 25ចេញលក់ក្នុងថ្ងៃនេះហើយជាកម្រងបទចម្រៀងដែលរៀបរាប់ពីជីវិតពិតរបស់យុវជនតស៊ូក្នុងជីវិតហើយហ៊ានលះបង់ ស្នេហាដើម្បីការសិក្សានិងការងារ តនធាក់ពូកែតែខាងកំចាំងស្ទាត់នឹងស្រីស្រាណាស់ម៉ែឲ្យរៀនមិនរៀនឡើយពូកែតែខាងតនធាក់ពូកែតែខាងកំចាំងស្ទាត់នឹងស្រីស្រាណាស់ម៉ែឲ្យរៀនមិន មិត្តមុនធ្វើអ្វីត្រូវគិតគូរៀនយកគុំរូជាកូនល្អកិត្តិយសខ្ពង់ខ្ពស់បវរទងជាសសទ្រង់គ្រូសាថាចម្រៀង CD YouTube 125ចេញលក់ក្នុងថ្ងៃនេះហើយជាកម្រងបទចម្រៀងដែលរៀបរាប់ពីជីវិតពិតរបស់យុវជនតស៊ូក្នុងជីវិត ហើយហ៊ានលះបង់ស្នេហាដើម្បីការសិក្សានិងការងារយកគំរូជាកូនល្អកិត្តិយសខ្ពង់ខ្ពស់បវរជុំជាសសរទ្រូងគ្រូសា